ជីវិតមនុស្សបើបណ្ដោយឲ្យវារស់សត្វអណ្ដែតដោយខ្លួនឯងវាមិនដឹងថាតើនឹងទៅដល់ទីណាទេវាដូចទៅនឹងស្លឹកឈើដែលចេះតែហូរទៅតាមកម្លាំងទឹកដូច្នោះជីវិតមនុស្សពេលធំនឹងក្តីកាលណាអាយុជីវិតក៏កន្លងទៅយ៉ាងឆាប់រហ័សដោយយល់សពចាស់ចាស់ឧស្សាហ៍ត្អូញត្អែរណាស់ថាជីវិតរបស់ពួកគាត់ពិតជាលឿនខ្លាំងណាស់ ថ្មិចបើកថ្មិចបើកមួយឆ្នាំពួកគាត់ច្រើនសោកស្ដាយដែលមិនបានតាំងគោលដៅអ្វីមួយឲ្យប្រកបប្រជាដោយសារតែរោគមិនឃើញគោលដៅថាចង់ទៅណាឲ្យប្រកបវាធ្វើឲ្យយើង ខាតបង់ការរស់នៅទទេសកម្មភាពធំធំរបស់មនុស្សបើបង្រួញឲ្យខ្លីទៅគ្មានអ្វីប៉ុន្មានទេតែបើស៊ីដេកស៊ីដេកហើយបង្កើតកូនចៅ ដដែលដដែលនេះជាគំនិតមួយរបស់ទូអង្គសរៈក្នុងរឿងជីវិតអត់ន័យរបស់លោកសុតពូលីនក្នុងវគ្គជីវិតគ្មានខ្លឹមសារសរៈក៏បានរអ៊ូរទាំតែម្នាក់ឯងផងដែរថាអោអញរអើមចង់ក្អួតអ្វីម្លេះទេជីវិតមនុស្សគ្មានន័យគ្មានខ្លឹមសារតើមនុស្សកើតមកមនុស្សនៅឋានណាលុះដល់ពេលស្លាប់តើមនុស្សជាត្រាឈ្មោះទៅទីណា ម្ដេចបានជាមិនរស់រហូតទៅលុះដល់មនុស្សស្លាប់តើប្រលឹងនៅដែរឬទេឬក៏រលាយសូន្យសងទៅជាមួយអង្គប្រាណតណាគេដែលបង្កើតលោកមកពីដើមដំបូងបំផុតហើយនាំឲ្យមនុស្សវេទនាដូចនេះហឹមរឿងនេះគិតមិនចេញទេខ្ជិលគិតល្អជាងព្រោះជារឿងមិនប្រកប ប៉ុន្តែរបស់មួយដែលអញប្រកបជាងគេគឺអញត្រូវតែស្លាប់ថ្ងៃណាមួយបើមិនយូរក៏ឆាប់កាលដែលព្រះស្ថាបប្រថាប់នៅក្នុងព្រះរាជវាំងដ៏ស្រស់ឆើតឆាយទ្រង់យល់តែសេចក្តីសាមណោះមួយមុខគត់មិនជ្រាបសំបីតែពាក្យសាមញ្ញបីម៉ាត់ ដែលមនុស្សទូទៅតែដឹងឮឬប្រទះគឺពាក្យជរាឈឺនិងស្លាប់លុះគ្រាមួយទ្រង់បានទាត់ឃើញនឹងមនុស្សជរា មនុស្សឈឺមនុស្សស្លាប់ដែលនៅខាងក្រៅរាជវាំងក៏បណ្ដាលឲ្យចិត្តទ្រង់ស្រងេះស្រងោចណាស់ចំពោះសង្សារវត្តដ៏វែងអន្លាយគ្មាននៃនេះ ទីបំផុតទ្រង់សម្រេចព្រះតីបោះបង់រាជបល្ល័ង្កដ៏ប្រណិតចោលហើយកំណត់គោលដៅស្វែងរកការត្រាស់ដឹង នៅក្នុងព្រៃដើម្បីចាក់ចេញឲ្យផុតពីការលងផុងនៅក្នុងជ្រោះដ៏សែនជ្រៅនៃសេចក្តីទុក្ខទ្រង់ព្រះចិន្តាថា មានតែគោដៅប៉ុណ្ណោះទើបមិនធ្វើឲ្យទ្រង់វង្វេងវង្វាន់នៅក្នុងជីវិតដ៏ឥតខ្លឹមសារនេះគឺគោដៅនៃការស្វែងរកការត្រាស់ដឹងដែលទ្រង់បានមកពីការទាត់ឃើញជីវិតដ៏ខ្សឹមខ្សាននៃបព្វជិត Hegel ជាទស្សនវិទូសញ្ជាតិអាល្លឺម៉ង់បានពោលថាជីវិតនឹងមានតម្លៃលុះត្រាណាតែវាមានតម្លៃនៅក្នុងគោលដៅណាមួយពិតហើយសម្បីមនុស្សដែលចង់ធ្វើអត្តឃាតខ្លួន ក៏ព្រោះតែយល់ឃើញខុសថាខ្លួនមិនដឹងត្រូវរស់នៅដើម្បីអ្វីទៀតឬដើម្បីនរណាការមិនដឹងនេះហើយដែលជាការរស់នៅគ្មានគោលដៅតែម្ដងបើគោលដៅមានច្បាស់ជាការបំរះរនាលតស៊ូជាមិនខានការតស៊ូក្នុងគោលដៅរបស់ខ្លួន នឹងនាំឲ្យមនុស្សស្គាល់នៃជីវិតដោយខ្លួនឯងគោលដៅនោះជាអ្វីក៏បានឲ្យតែស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ធម្មជាតិ។ អន្តរជាតិដែលមានយុទ្ធធរនិងក្របខ័ណ្ឌអភិសមវិជ្ជាដែលមានភាពត្រឹមត្រូវប្រទេសខ្មែរមិនខ្វះទេអ្នកដែលរស់នៅ ដោយគ្មានគោលដៅប្រជាពលរដ្ឋមួយចំនួនបើភ្នែកឡើង ស្រាបារី អាភៀនលបែងក្លឹបសំទៀនជេរបញ្ចោគ្នាបាញ់កាប់ចាក់គ្នាតើសង្គមយើងនឹងទៅ ជាយ៉ាងណាក្នុងអនាគតខាងមុខ ផ្ទុយស្រឡះពីជនជាតិចិត្តខាងយើងដែលគេចេះសបាយពិតមែនតែគេមានកោដៅមានកិច្ចការរបស់ពួកគេច្បាស់លាស់រឿងនេះចាំបាច់ណាស់ដែលយើងត្រូវតែនាំគ្នាខ្វាយខ្វល់ដោយបុគ្គលម្នាក់ម្នាក់ត្រូវគិតគូរគោលដៅរបស់ខ្លួនហើយជាពិសេសគ្រួសារនិងស្ថាប័នអប់រំក៏ត្រូវតែចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឬបណ្ដុះមនុស្សឲ្យមានគោលដៅតាំងពីក្មេង។